Senhor. គ្នាតែចិត្តនៅតែព្រះក្រីដីសម្ដៅឆ្កោពុំមុននាងប្រណីអូនលឺ សុភមង្គលឲ្យមានសុភមង្គលពេលជាយើងមិននៅជិតគ្នាតែកាយបងមិនដែលគំព្រា Đô nghi hồi tai miên ôn ôn so damn